លោកតាមិនទៅចៅខ្ញុំកណាឈើឆាវឆាប់ខឹងបើខ្ញុំកណាខឹងហើយ កណាមិនមាត់មិន និយាយអ្វីទេព្រោះមិនចង់មានទំនាស់មានរឿងជាមួយនរណាទេតើកណា ធ្វើអញ្ចឹងខុសឬត្រូវលោកសូមលោកតាជួយកែតម្រូវផងអឺមិនអីទេចៅចាំមើលតាសាកលបង ឆ្លើយមើល អឺរឿងបន្តនៅពេលដែលយើងខឹងហ្នឹងជារឿងល្អមួយអញ្ចឹងព្រោះវាអត់កើតចំនួនអីច្រើនក៏ប៉ុន្តែมันប្រកាសថាល្អមែនទេណាបើចិត្តនឹងខឹងបើសិនស្រួលយ៉ាងម៉េចមិនតឲ្យអត់ខឹងទៀតអានឹងល្អលេខ1ហ្មងអញ្ចឹងណារឿងមិនតល្អ ពាក់កដាលព្រោះយើងមិនមិនញ៉ាំងរឿងហ្នឹងឲ្យវាកើតឡើងអញងអញ៉ាំងឆ្លោះគ្នាបែកហូអូហូស្ទឹងយើងមិនតហ្នឹងតែបើយើងមិនតឲ្យមុខនៅកញ្ញូគេសួរមិនឆ្លើយអាហ្នឹងអត់សូវល្អទេពួកចិត្តយើងនៅខឹងហ៎តែបើថាយើងអត់តឲ្យយើងយើងយើងអត់ខឹងទៀតចិត្តហ្នឹងល្អទៀតគ្រាន់តែគ្រាន់តែគិតចេះគិតថឹងឥឡូវគាត់នោះគាត់ កំពុងតែខឹងអញ្ចឹងយើងនិយាយពេលហ្នឹងមិនកើតទេចាំមើលតែគាត់ឈប់ខឹងចាំនិយាយគ្នាហើយបើគាត់សួរអីក៏ឆ្លើយធម្មតាធម្មតាឆ្លើយក៏មិនមានកំមាក់កំមៅអីដែរអាហ្នឹងល្អតែបើគ្រាន់តែមិនតឲ្យរបៀបឌឺអាហ្នឹងមិនសូវល្អទេមិនតឲ្យបោកព្រឹសព្រោះព្រឹសព្រោះអូអាហ្នឹងអត់ល្អហ្នឹងហើយនឹងស្ដាប់បាននៅចៅអឺមិត Silfen បែបគុំពីចម្ងាយគេណា បានស្ដាប់ធម៌តែបែរជាមិនយល់ហើយកាន់តែយល់ថាអ្វីក៏ជាទុក្ខអឺស្ដាប់ធម៌អីបានយល់តែចឹងទៅវិញហើយសពថ្ងៃខ្ញុំពិបាកដោះស្រាយបញ្ហាខ្លាំងណាស់តើមានផ្លូវអ្វីអាចជួយខ្ញុំកណា បានទេសាធុយើងនៅជាប់ពាក្យថាដោះស្រាយដោះស្រាយបញ្ហាជីវិតនេះវាមិនមែនដូច ដូចមុងជាពាក់ទេមិនមែនទេដំណើរជីវិតនេះដូចជាយើងដើរដំណើរផ្លូវឆ្ងាយអញ្ចឹងសំខាន់គឺយើងស្គាល់ផ្លូវបានវាមិនវង្វេងទីທາງធ្វើម៉េចកុំឲ្យវាវង្វេងវាចេះតែវង្វេងទេអារឿងកុំឲ្យវង្វេងនឹងងាយតាត្រូវតែស្គាល់ផ្លូវឲ្យច្បាស់ យ៉ាងណាមិញបញ្ហាជីវិតនឹងដូចគ្នាអញ្ចឹងសំខាន់គឺយល់ហ្នឹងហើយប្រាប់ឲ្យថាស្ដាប់អត់យល់ស្ដាប់អត់យល់ទៅដោះស្រាយបញ្ហាមិនកើតវាទល់តែយល់ជីវិតនឹងទល់តែយល់ដូចយើងដោះស្រាយចំណោទអញ្ចឹងណាគេថាចំណោទលំបាកអូចំណោទនឹងលំបាកណាវាមានប្រភពផងមានទស្សភៈផងមានកណនីអញ្ញាអញ្ញៃច្រើនណាស់មើលទៅស្មុកស្មាញពិបាកថាវាអត់ពិបាកទេ បញ្ហាគឺមកពីយើងអត់យល់តើបើសិនជាយើងយល់មានប្របាក់អីវាចំណោទហ្នឹងជីវិតដូចគ្នាអញ្ចឹងដែរសំខាន់គឺយល់យល់ដូចពាក្យថាជីវិតជាទុកនឹងយល់អត់មិនមែនធ្វើឲ្យជីវិត មានទុកទេព្រោះយើងគ្រាន់តែឮថាជីវិតជាទុកបញ្ញខណ្ឌជាទុកគ្រាន់ស្ដាប់មកអាប់អួរហ្មងអាហ្នឹងមកពីអត់យល់ហ្នឹងហើយដល់ជីវិតជាទុកគេដោះស្រាយដើម្បីកុំឲ្យវាធ្ងន់ធ្ងរនឹងឯង ដូចពេលដែលយើងដឹងថាខ្លួនឈឺពេលឈឺត្រូវដឹងថាខ្លួនឈឺបានយើងទៅរកពេទ្យបានយើងថ្នមខ្លួន តែបើឈឺហើយយើងអត់ដឹងថាឈឺអាហ្នឹងកាន់តែធ្ងន់ណាដូចជក់បរិយជក់បរិយអាសួតនេះវាសោះចង់អស់ហើយបើនៅសុបាយជក់ប្រាប់ថាវាឈឺហើយតែយើងអត់ហ្នឹងហើយរាងកាយយើងវាសើឲ្យព័ត៌មានតែរាល់ថ្ងៃក៏មានតែឈឺហ្នឹងក៏មិនអីខ្ទេចខ្ទីអស់ហើយរាងកាយរបស់យើងហ្នឹង អាចថែរក្សាមកដល់អាយុប៉ុណ្ណេះដោយសារតែមានឈឺទេណាដោយសារប៉ះនេះឈឺប៉ះនោះឈឺដល់យពុបនេះឈឺវាឲ្យព័ត៌មានរហូតបើវាអត់មានព័ត៌មានរឿងឈឺរឿងថ្កាត់ហ្នឹងទេយើងខ្ទេចខ្ទីអស់ហើយអង្គុយលើអីមុតគូតម្ដងហ្នឹងអត់ឈឺហ្នឹងខ្ទេចខ្ទីអស់ហើយគូតហ្នឹងហ្នឹងហើយឥឡូវបញ្ហាជីវិតហ្នឹងបើធ្លាប់រៀនគណិតវិទ្យាដឹងហើយថាសួរថាតើលំហាត់នឹងលំបាកឬក៏មកពីបញ្ហាយើងអត់យល់កលឹះរបស់វា បើយើងរកកលឹះរបស់វាឃើញលំហាត់ហ្នឹងมันពិបាកណាស់មែនទេអញ្ចឹងវាមិនមែនដូចដោះជល់ដោះជេត្រូវហូតតាមនេះហូតតាមនោះអីនិយាយហ្នឹងមិនអញ្ចឹងទេជីវិតនេះគឺតែអត់យល់គឺ complicate ហ្មងតែមិនយល់គឺស្មុគស្មាញហ្មងដូចលំហាត់ចឹងនឹងដោះមកចេញដោះចេញតែអត់យល់ តែបើគេយល់ចាំទៅរូបមន្តដឹងរូបមន្តច្បាស់រួចជាគិបក៏ដោយរួចជាការ៉េក៏ដោយរួចជាស្អីក៏ដោយជារង្វង់ក៏ដោយដាក់ឆ្វាចឆ្វាចឆ្វាចគោះខ្វក់ខ្វក់ខ្វក់ចេញបាត់ដូចដូចឥឡូវអាត្មាឧទាហរណ៍ឲ្យសរសេរបូកបូកលេខ លេខ1បូកនឹងលេខ2បូកនឹងលេខ3បូកនឹងលេខ4បូកនឹងលេខ5បូកនឹងលេខ6បូកលេខ7បូកនឹងលេខ8បូកនឹងលេខ9បូកនឹង10បូកបន្តគ្នាអញ្ចឹងបើយើងអត់ដឹងអង្គុយបូកអស់ពី3នាទីបានណាតែដឹងគូឆ្វាច់ឆ្វាច់ឆ្វាច់ឆ្វាច់ហើយបាត់អាមួយយកមកដាក់1 9 10អា2យកមកដាក់1 8 10អា3យកមកដាក់1 7 10អា4យកមកដាក់1 1 10មិនសល់5កដាលហើយឃើញទេដឹងគឺលឿនទេ បើមិនដឹងយើងនៅ1បូក2 3 3បូក1បូក2 3 3បូក8 6 6បូក4ប្រមាណទៀតចឹងយឺតទេយឺតតែបើដឹងកលឹះវិញកាន់ទាញឆ្វបឆ្វបឆ្វបឆ្វបឆ្វបហើយយ៉ាងណាមិញជីវិតនេះកុំតន់អាចគិតថាដោះមិនយល់សិនយល់សិន Yeah. លោភមូលចិត្តដួងទី1ត្រូវដែរឬទេតើសិលដាច់នៅខណៈដែលដឹងហើយសុខៀងហុងសួរថាតើកម្មផល អ្នក ដែលកើតមកគោហើយថ្លង់តើជាតិមុនគាត់បានសាងកម្មអីឲ្យដឹងថាអីហ្មងហ្នឹង គឺយើងដឹងមិនច្បាស់ទេពីព្រោះយើងគ្មានអតីតតាំងសញ្ញាណ ក៏ប៉ុន្តែយើងអាចដឹង ត្រឹមថាវាមិនមែនជាផលរបស់កុសលកម្មទេ វាពិតជា ផលរបស់អកុសលយើងដឹងត្រឹមប៉ុណ្្នឹងប៉ុន្តែរតកម្មអីហ្នឹងយើងដឹងវាមិនច្បាស់ទេប៉ុន្តែក្នុងកុសលគ្រាន់តែបរៀនថា អ្នកដែលកើតមកគួរថ្លង់ឬក៏កាយវិការអវយវៈអា វិយវៈមិនគ្រប់គ្រាន់ហ្នឹងគឺបដិសន្ធិដោយកុសលជា អមកោមកៈកុសលអមកោមកៈកុសលហ្នឹងគឺកុសលដែលមានកម្លាំងតិចឬថាពេលដែលយើងធ្វើកុសលហ្នឹងវាមិនល្អចប់ចុងចប់ដើម ជាការល្អតែពីដំបូងរួចមកយើងបន្ទុះតោះយើងឡើងជ្រះថ្លាវិញទៅធ្វើឲ្យកុសលហ្នឹងវាអត់ពេញលេញពីព្រោះកុសលដែលពេញលេញហ្នឹងវាត្រូវប្រកបដោយកាល4 បពចេតនាក៏ល្អកំពុងធ្វើក៏ល្អធ្វើលួច រួចហើយក៏នៅតែពេញចិត្តនៅក្នុងសេចក្តីល្អនោះហើយរហូតច្រើនឆ្នាំទៅក៏នឹកឡើងនៅតែជ្រះថ្លាបើប្រៀបទៅដូចស្រូវពេញទឹកចឹងពេញទឹកល្អវាឲ្យផលពេញចឹងទៅហើយដល់ទៅកុសលដែលឲ្យកើតគួរថ្លង់ឯជាដើមហ្នឹងអមកមកកុសលច្រើនតែជ្រះថ្លាតែពីដំបូង មានន័យសบายចិត្តដូចថាឲ្យទៀនដល់អ្នកក្រអីចឹងសบายចិត្តឲ្យពីដំបងកំពុងឲ្យក៏ជ្រះថ្លាដែរប៉ុន្តែឲ្យរួចហើយខឹងប្រមាថគេយកអានេះឲ្យស៊ីមិនចេះខឹងមើងងាយគេចឹងទៅវាធ្វើឲ្យអកុសលដែលចិត្តអនុគ្រោះហ្នឹងវាវាថយអញ្ចឹងកុសលបែបហ្នឹងធ្វើឲ្យកើតគោថ្លង់ឬក៏កើតមកវាមិនគ្រប់អីចឹងទៅអាហ្នឹងមានសម្ដែងនៅក្នុង ផលរបស់កុសលហ្នឹងចឹងតែឲ្យអាត្មាទៅចង្អុលថាកម្មអី ត្រូវទៅផ្ទះកាភ្លៀងគេអីត្រូវទៅធ្វើឲ្យគេថ្លង់ពីជាតិមុនអីអាហ្នឹងយើងហួសវិស័យដែលយើងគិតឃើញហើយផលរបស់កម្មជាអចិន្ត្រៃយៈកន្លែងហ្នឹងបន្តទៀតព្រះបុត្រាកាលពីថ្ងៃសុក្រមុនខ្ញុំកណាបានសួរសំណួរដល់លោកគ្រូដែរតែ ដល់ស្ដាប់វិញអត់ឮវិញសោះមិនយ៉ាងម៉េច មិនដឹងយ៉ាងម៉េចទេហើយសំណួរនោះខ្ញុំកណាសួរថារាល់ប៉ុនទៀនត្រូវតែរាប់បាតមែនលោកគ្រូចាស់បើអាចជួយឆ្លើយម្ដងទៀតធិតពិតទៅការដាក់បាតវាជាកិច្ចវត្តរបស់ភិក្ខុសង្ឃដែលត្រូវដើរបិណ្ឌបាតរាល់ថ្ងៃទេវាមិនពិធីទេមែនទេណោះចឹងណារឿងពិធីហ្នឹងមនុស្សអ្នកធ្វើអញ្ចឹងបើ ពិធីមនុស្សអ្នកធ្វើ រាប់ក៏បានមិនរាប់ក៏បានពីព្រោះវាមិនមែនជាវិន័យបញ្ញត្តិស្អីក៏ដោយដែលមនុស្សអ្នកធ្វើមនុស្សអ្នកអត់ធ្វើក៏បានដែរវាមិនមែនជាវិន័យបញ្ញត្តិទេឧទាហរណ៍ថាយើងមុនលោកធ្វើពិធីអីចឹងទៅអាថ្ងៃវាចិត្តដល់ហើយវាយើងជាប់រាប់បាតសិនវេសិនអីសិនលោកអត់ចង្ហាន់អានឹងមិនមានបញ្ញាទេចឹងជាចម្លើយហើយណាធ្វើក៏ធ្វើទៅមិនធ្វើក៏ហីទៅពីព្រោះរឿងហ្នឹងរឿងមនុស្សអ្នកធ្វើ មានពាក្យប៉ុនអីទេលោកសំខាន់តែគេមុនទៅឆាន់វត្ថុបំណងគឺឲ្យឆ្អែតតែប៉ុណ្្នឹងឯងអូនេះសំណួរតពីមុនដែលថា បងស្រីជាពាក់លុយគេបខំឲ្យនាងរៀបការជាមួយម្ចាស់បំណុលដោយប្រាប់ទៅគ្រួសារថាតែសារគេអ្នកមានហើយគ្រួសារឪពុកម្ដាយនឹងក៏បខំឲ្យនាងការដែរដោយឃើញថាគេអ្នកមាននៅនេះតមកទៀតតែទំឃើញសំណួរវគ្គក្រោយ នាងមានជំងឺបេះដូងត្រូវវះកាត់កណាចុងនេះដូចមែនណាអូនហ្នឹងកណាចង់សួរលោកម្ចាស់គ្រូថា តើបងស្រីដែលយកប្រាក់គេហើយ បង្ខំប្អូននោះមាន បាបដែរឬទេហាអាត្មាមិនមែនមិនគិតថាអ្នកសួរនឹងមិនដឹងទេប៉ុន្តែចង់ឲ្យអាត្មានិយាយទៅគេលោកគេភ័យអ្នកទាំងអស់គ្នាក៏អាចឆ្លើយបានដែរថាអំពើនឹងបាបឯបុណ្យអឺ តិចតិចខ្ចីលុយគេហើយអត់មានអីសងគេដើម្បីលួងចិត្តគេយកប្អូនស្រីទៅឲ្យគេនោះណាបាបឯប៉ុនថាមើលមិនខ្មាឆ្លើយទេហើយតើប្អូនស្រីដែលត្រូវបង្ខំនោះមាន បាបកម្មអ្វីបានជាត្រូវមាន អាបាបអីនោះមិនដឹងទេ តែមិនមែនរឿងផលល្អទេបើគាត់ មាន ផលល្អគាត់មិនជួបចឹងទេតែឲ្យដឹងតែជាស្អីមកហ្នឹងដឹងច្បាស់ទេអាហ្នឹងបើសិនជានាង ស្លាប់តើនាងទៅកើតទីណាអាហ្នឹងរឹតតែអត់ដឹងទៀតហ៎ រឹតទៅអត់ដឹងទៀតហើយហ្នឹងបញ្យល់មិនក៏មិនច្បាស់ដែរសួរសាររឿងអត់ដឹងអាជាតិមុខហ្នឹងវាមិនដឹងឲ្យបញ្យល់ថាម៉េចនឹងថាសូមឲ្យអាត្មាហ្នឹងបញ្យល់ឲ្យច្បាស់ថាជាតិមុនធ្វើបាបអីអត់ដឹងហើយចុះងាប់ទៅទៅកើតស្លាប់ទៅទៅកើតឯណាអាហ្នឹងក៏អត់ដឹងដែរវាស្រេចថាថាទៅគាត់សន្សំកុសលបែបម៉េចនៅឥឡូវនេះតើគាត់រៀនបដិបត្តិអប់រំផ្លូវចិត្តគាត់បែបណាអាហ្នឹងអាហ្នឹងអាច អាចថាជួយបានដោយថាក្នុងស្ថានភាពបែបហ្នឹងតើប្អូនហ្នឹងក៏បីធ្វើចិត្តបែបណាអាហ្នឹងបើបានជួបគ្នាអាត្មាអាចជួយបញ្យល់បានប៉ុន្តែបើចង់សួរថាកម្មពីមុនស្អី it's over ចិត្តទៅអនាគតនាងត្រូវកើតជាអីទៀត it mystery ជាអាចកំបាំងមិនអាចដឹងបានទេ សំណួរបន្តទៅទៀតហេងកូនពៅអាកូរ៉េថ្វាយបង្គំចាស់គ្រូពី កូរ៉េគួររលឹកធัวអ្វីឬពិចារណាធัวអ្វីពេល ប្រពន្ធជេ យើងនិយាយហេតុផលទៅ ប្រពន្ធហើយប្រពន្ធអត់ស្ដាប់ទៀនត្រូវអានឹងពោះ តែកាលនៅយើងជាស្ដេចក៏ដោយប្រពន្ធមានទូនាទីជា queen ក្នុងមនគរនឹងមានតែម្នាក់ទេមិនមានទូនាទីជា queen ក្រៅពីនឹងទូបីរាជអាមាត្យទូបីមន្ត្រីថ្នាក់ធំប៉ុណ្ណាក៏អត់មានទូនាទីជា queen ដែរតែ queen មានទូនាទីខុសគេហ្នឹងហើយអញ្ចឹង អឺដែលលើចាស់ចាស់និយាយថាអីប្រពន្ធមេស្រុកប្រពន្ធមេខេតហើយសម័យពីដើមលើចាស់ចាស់ថាពេលប្តឹង មេភូមិឬក៏មេឃុំអីអ្នកទៅប្តឹង លោកប្រធានភូមិប្រធានឃុំហ្នឹងអត់ឈ្នះទេអ្នកទៅខ្សឹបប្រពន្ធមេភូមិមិនឈ្នះខ្លាំង ខ្លាំងមិនខ្លាំងសាធារណៈទេ អ្នកមូលខ្ចៅពីក្រោយខ្លាំងមិនមិនប្រាប់មនុស្សឲ្យខូចណាមន្ត្រីទាំងឡាយតិចលឺអញ្ចឹងប្រពន្ធពួនហ្នឹងអ្នកអ្នកចង់ប្តឹងចង់អីយកអាល្បិចថ្មប្រាប់ទៅធ្វើអញ្ចឹងអីនាំគ្នាខូចទាំងអស់គ្នាប៉ុន្តែភាកច្រើនវាអញ្ចឹងមានតាម្នាក់គាត់ធ្លាប់ធ្វើអ្នកធំបាទគាត់រិទ្ធាយហើយហើយថ្មលឺតពីលោកដែរទេ និយាយក្នុងនោះមកប្រទេសខ្មែរគ្មានខ្លាចទេណាពីណាក៏ធ្លាប់ជួបក៏ធ្លាប់ចូលកល ស្ដាច់តញឹកកលអ្នកធំនេះអ្នកធំនោះគាត់គ្មានអីអត់ខ្លាចពីណាក៏មិនខ្លាចក៏មិនខ្លាចគាត់ចាស់ហើយនោះហើយតែបាន លោកសួរថាចុះលោកតា ខ្លាចប្រពន្ធអត់ដឹងគាត់ថាមិនទេអឺអាណាមខ្លាចប្រពន្ធស្គួតសតឯងហ្នឹងហើយអញ្ចឹង អឺរឿងហ្នឹងវាត្រូវតែអញ្ចឹងហើយយើងភាកច្រើន ពាក្យចាស់និយាយថា កំបិតចិត្តដងឯងមិនកើតណាអាចកំបិតមុតយ៉ាងណាក៏ដោយប៉ុន្តែភាកច្រើនចិត្តដងឯងមិនកើតມັນចំពោះតែប្រពន្ធទេអ្នកនៅគៀកខ្លួន ជាបង ជាប្អូននិយាយរួមទៅឲ្យកាន់តែកាត់ កន្តកឹតហើយអ្នកដែលកាត់យើងជាងគេគឺប្រពន្ធប្តីនឹងឯងដែលលំបាកនិយាយគ្នាហើយយើងកុំយកទម្លាប់ដែលយើងនិយាយទៅកាន់មនុស្សទាំងឡាយយកទៅកាន់យកទៅនិយាយមួយប្រពន្ធប្តីយើងកុំកុំកុំបោកឲ្យស្មើគ្នាណាអញទៅឯណានិយាយប្រាប់គេគេស្ដាប់អឺ តែម្នាក់នឹងនិយាយមិនបានរឿងនេះមិនមែនជួបតែប្អូនទេអ្នកប្រាជ្ញណាក៏ជួបដែរអ្នកចេះដឹងណាក៏ជួបដែរមើលប្រវត្តិសូក្រាតមើលអ្នកប្រាជ្ញទស្សនវិជ្ជាពួនគាត់មហាកាជេគាត់រាល់ថ្ងៃប៉ុន្តែគាត់ជាអ្នកប្រាជ្ញមែនតាមប្រវត្តិគាត់អត់មានខឹងមានអីនឹងប្រពន្ធវិញពេលប្រពន្ធគាត់ជេរទៅគាត់ដឹងថា គាត់មិនមានកិច្ចអីត្រូវធ្វើមួយប្រពន្ធគាត់ទេមានពេលមួយគាត់ទៅធ្វើការគាត់ធ្វើមុខជូរស្ងួតមិត្តភ័ក្តិសួរគាត់ថាហេសំឡាញ់មិនក៏អឺមុខជូរអញ្ចឹងមានរឿងអីហ៎គាត់ឆ្លើយថាថ្ងៃនេះប្រពន្ធគ្នាអត់ស្រួលអឺប្រពន្ធអត់ជេអត់បានលឺប្រពន្ធជេហើយបានគេថាងាប់ បានប្រពន្ធអត់ជេរល្អហើយហើយមិនបានប្រពន្ធអត់ជេរទៅជាពិបាកចិត្តទៅវិញ បានជាមិនសុបាយចិត្តទៅវិញក៏ថាអ្នកឯងមិនដឹងទេថ្ងៃនេះ បានជានាង មិនជេរមកពីនាងអត់ស្រួលខ្លួនឈឺធ្ងន់ហើយអញ្ចឹងនៅពេលណាដែលប្រពន្ធគាត់នៅស្រែកជេរគាត់កើតគាត់ដាក់សញ្ញាថាប្រពន្ធនៅស្រួលខ្លួនទេប្រពន្ធមិនតន់ងាប់ទេ បើជេរឡើងរួច អានឹងយ៉ាប់ហើយអឺឡើងចេះអាត្មាគ្មានវិធីសាស្ត្រអីដែល ល្អណាស់សម្រាប់រឿងហ្នឹងទេ ព្រោះអត់តន់មានប្រពន្ធបើសិនជាអាត្មា មានប្រពន្ធអីទៅប្រហែលជាមាន វិធីសាស្ត្រល្អជាងហ្នឹងព្រោះវាបត់ពិសោធន៍ផ្ទាល់ប៉ុន្តែអាចមានបទពិសោធន៍ពីអ្នក មានប្រពន្ធមុនមុន ដែលអាត្មាជួបនឹងជាគ្រូជាសាស្ត្រាចារ្យជាននេះននោះអ្នកឲ្យអវាទគេអីសពគ្រប់នៅនៅទាំងគុយក្នុងកណ្ដាលវេទិកាគាត់មានតែគាត់មើលមុខគាត់តែមានតែគេមើលមុខគាត់នៅក្នុងមនុស្សទូទៅហ្នឹងក៏ប៉ុន្តែមានមនុស្សម្នាក់ដែលគាត់ត្រូវមើលមុខគឺប្រពន្ធគាត់ស្រួលមិនស្រួលមើលប្រពន្ធគាត់សិនម្នាក់ហ្នឹងខុសពី audience ទាំង lain ខុសគេណាខុសគេអញ្ចឹងម្នាក់នឹងមិនចូលចិត្តពាក្យទូនមាន មិនចូលចិត្តពាក្យអប់រំមិនចូលចិត្តពាក្យស្ដីបដៅដូចមនុស្សដទៃទេ ខុសគេម្នាក់នឹងខុសគេមកណាប្រពន្ធនឹងខុសគេចឹងប្រាប់គ្រូគ្រូទាំងឡាយ អ្នកល្បីទាំងឡាយនឹងកុំច្រឡំ កុំច្រឡំម្នាក់នឹងដូច audience មែនទេអ្នកទាំងឡាយ ដែលនិយាយទៅគេអត់តមិនប្រកាសថាគេធ្វើតាមទេ គឺគ្រាន់តែគេអត់តអឺគេឲ្យតម្លៃយើងស្ដាប់ហើយយកទៅវិញក៏គេបោះចោលក៏មានប៉ុន្តែគេមិនបានមកឆ្លោះមកអីជាមួយយើងប៉ុន្តែម្នាក់ហ្នឹងអត់ទេគឺត្រូវតតវ៉ាធ្វើកម្មកក៏តាវ៉ាភ្លាមភ្លាមឯងប៉ុន្តែអត់ឌៀនដែលយើងនិយាយទៅកាន់មកសាលហ្នឹងមកស្អីហ្នឹងត្រូវមិនត្រូវក៏គ្មានពីណារីអាក់ជាមួយយើង ប្រតិកម្មមួយយើងអីដែរអត់ទេ ប៉ុន្តែម្នាក់ហ្នឹងគាត់គ្មានលក្ខទេតែខុសគាត់ថាខុសត្រូវគាត់ថាត្រូវឬក៏គាត់អ្នក យល់ខុសយល់ត្រូវខ្លួនគាត់ហ្នឹងក៏គាត់ថាដែរហ្នឹងអញ្ចឹង treat គាត់កុំឲ្យដូចជាមនុស្សដតេកុំយកទីអញនិយាយប្រាប់ពីណាក៏គេស្ដាប់ពីណាក៏គេថា អញនិយាយត្រូវប៉ុន្តែម្នាក់ហ្នឹងនិយាយត្រូវហើយនៅតែចេះចោះថាខុសគ្នាខុសគ្នាទី1អ្នកនិយាយប្រាប់ប្រពន្ធត្រូវដឹងថាប្រពន្ធគឺត្រូវតែខុសគេ ពីព្រោះព្រោះអីព្រោះយើងវាជារបស់គាត់តែអ្នកស្ដាប់យើងទាំងឡាយក្រៅពីគាត់ហ្នឹងយើងមាន belong to anyone ទេអត់ទេតែយើងជាកម្មសិទ្ធិប្រាច់មុខរបស់គាត់អញ្ចឹងយើងយកពាក្យអប់រំដូចទៅប្រាប់គេនឹងទៅបដៅគាត់នឹងមិនបានទេគួរប្រើពាក្យពិភាក្សាហ្នឹងណា ភាសាចេញចុះស្ដាប់យោបល់អីគាត់វិញ ប្រើវិធី counseling វិញកុំប្រើវិធីជាគ្រូនៅអាត្មាជួបបណ្ឌិតប្រហែលហើយគាត់ថាសញ្ញាបត្របណ្ឌិត នេះប្រើបានតែនៅសាលាទេ ប្រើបានតែកន្លែងធ្វើការទេមកប្រើនៅផ្ទះមិនកើតទេគាត់ថាសញ្ញាបត្រ PhD នឹងប្រើជាមួយប្រពន្ធប្រើមិនកើតទេមកប្រើមិនកើតទេហ្នឹងហើយប្រើបានទៅបរៀនទៅអី សិស្សគេទទួលអលោកបណ្ឌិតអលោកដុកទ័រអីចេះចេះប្រើចោះកន្លែងធ្វើការហ្នឹងប៉ុនកុំប្រើក្នុងផ្ទះប្រើមួយប្រពន្ធបានហ្នឹងហើយនាងមិនត្រូវការការបដៅរបស់យើងទេអត់ទេដូច្នេះប្រើត្រឹមពាក្យប្រឹក្សាយោបល់នឹងល្អជាង ការណែនាំបញ្យលហេតុផលប្រឹក្សាយោបល់ល្អជាង ទី1មិនបដៅ ក៏មិនចង្អុលបង្ហាញទោសអីចំចំពេកគឺក្នុងន័យប្រឹក្សាយោបល់អានឹងគេលោកតិចខ្លះតែអាគិតទេណាតែយ៉ាងណាក៏អាត្មានៅសមោលសមោលឡើយព្រោះមិនដែលទៅប៉ុន្តែតាមការដឹងតាមរយៈអ្នកមានគ្រួសារមកផង តាមការសិក្សាពី ចិត្តសាស្ត្ររបស់មនុស្សនឹងផងថាម្នាក់នឹងត្រូវតែខុសគេចឹងហ្មង ពីព្រោះអី ពីព្រោះតែចូលដល់ការហួងហែងហើយវាក្តាប់យ៉ាងមមខុសពីអ្នកដតីមិនបាច់ដល់ប្រពន្ធឥឡូវសាកមានសង្សារស្និទ្ធឡើងស្និទ្ធឡើងមកបំងัวច្រើននៅប្រយោប្រយោពីណាដែលហ៊ានងัวអាស្គាល់ដបងដបងប៉ុន្តែទៅជាបោះអញហើយគឺត្រូវតែសួរដេញដោលអាស្គាល់ប្រយោមិនដែលស្គាល់គ្នាណាដែលសួរទេទៅណាណាទេទៅណាមិញទេទៅណាហាអីចេះចុះមានណាដែលហ៊ានសួរ ប៉ុន្តែតែបោះអញហើយត្រូវតែសួរចុចទៅណាត្រូវតែសួរអញអាញ៉ៃពេញហ្នឹងហ្នឹងឃើញហួងហែងវាត្រូវតែខុសគេហើយម្នាក់ហ្នឹងហើយសួរថាមានធោអីហ្នឹងហើយគ្មានអីក្រៅពីការយល់ដឹងបន្ថែមនៅដំណើរចិត្តរបស់យើងហ្នឹងកុំព្យាយាមឃើញកំហុសគាត់ហ្នឹងឲ្យឃើញថា ការដែលគាត់មិនយល់ហ្នឹងក៏ជាហេតុផលមួយថាវាសំតែអញ្ចឹងដែរ បើគាត់យល់គាត់មិនអញ្ចឹងឯងមកពីគាត់មិនតន់យល់ទៅអញ្ចឹងហើយដល់គាត់អត់តន់យល់យើងបខំឲ្យគាត់យល់អានឹងមានន័យថាយើងមិនយល់ពីគាត់យើងយល់តែហេតុផលផ្សេងក៏ប៉ុន្តែយើងមិនយល់ពីគាត់ដែរអានេះដូចអឺមានញោមម្នាក់គាត់មកប្រាប់មកពីមុនគាត់ជ្រះថ្លានឹងគ្រូរបស់គាត់ហើយគាត់ស្មានថាអូបរិសុទ្ធអីចេះចេះចេះចេះចេះ គាត់ខំទៅនៅជាមួយអីអីចឹងទៅហើយគាត់ដកដឹងរឿងប៉ុន្តែគាត់មកនិយាយប្រាប់ខ្មែរទាំងរបៀបដូចអន់ចិត្តផងជាធម្មតាទូទៅមនុស្សច្រើនតាយកអាឱកាសថានៅពេលដែលបរិស័ទអ្នកណាចេញពីននងហើយមកលើកយើងឲ្យបង្អាប់នៅនោះតែងតែអាចចាក់ស្គរចាក់ជែកបន្ថែមប៉ុន្តែកន្លែងហ្នឹងអាប្រាប់គាត់ថា បើតាមអំណាចកិលេសគួរតែសบายចិត្តហើយព្រោះពួកគាត់មកយើងហើយលែងនៅមួយ គ្រូផ្សេងហើយមកមួយយើងហើយប៉ុន្តែអាត្មាអត់អត់សบายចិត្តនឹងឃើញអញ្ចឹងអាត្មាថាអឺមកលើកឧទាហរណ៍ឲ្យគាត់មើលលើគាត់មើលថាយើងឃើញកំប៉ុងមួយ នៅក្នុងកំប៉ុងនឹងមានអីយើងមិនដឹងទេតែយើងអាស៊ូមយើង សន្មត់យើងកំណត់ថាអូកំប៉ុងនឹងកំប៉ុងល្អនៅក្នុងនោះប្រកាសជាមានរបស់ឆ្ងាញ់របស់កោអូបហើយប៉ុន្តែយើងចាប់វាប្រវល់លេងចុះឡើងចុះឡើងចុះឡើងចុះឡើងស្រាប់តែចេញលមួកមកស្អុយក៏គ្រុបហើយយើងថាកំប៉ុងនឹងក្បត់យើងអញ្ចឹងយើងថាកំប៉ុងនឹងក្បត់យើងពីមុនវាមិនអញ្ចឹងទេ តែឥឡូវមិនអញ្ចឹងអានឹងដូចយើងយើងស្មានណាយើងស្មានមនុស្សល្អណាជាអ្នកបដៅគេណែនាំគេអូមិនគាត់អញ្ចឹងមិនគាត់ប្រែប្រួលថាមែនទេបញ្ហាមែនកំប៉ុងនឹងទេកំប៉ុងនឹងវាតែប៉ុណ្្នឹងរបស់ស្អុយនៅក្នុងនឹងតាំងពីយូរមកពីយើងអត់ដឹងថាយើងទេដែលជាអ្នកឲ្យតម្លៃវាអត់ត្រូវ ដល់យើងក្លុកចូលក្លុកឡើងស្រាប់តែចេញរបស់ស្អុយមកដល់របស់ស្អុយមកយើងថាកំប៉ុងហ្នឹងប្រែប្រួលថាអត់ទេអារបស់ស្អុយហ្នឹងក៏មិនមែនរបស់ថ្មីណារបស់យូរហើយប៉ុន្តែពីមុនយើងមើលអត់ឃើញយើងថាវាស្អាតទៅដូច្នេះ អ្នកមាន កំហុសមិនមែនគាត់ទេគឺយើងយើងឆាប់ឲ្យតម្លៃឆាប់ផ្ញើវាសនាហ្នឹងមួយហើយដល់យើងឲ្យតម្លៃហួសទៅ ដល់ពេលកិលេសធម្មតារបស់ពុទ្ធជនដល់ពេលវាចេញមកធម្មតាហ្នឹង មានស្អីមានស្អីចម្លែកហ្នឹងហើយចាំអាត្មាប្រាប់គាត់ទៅថាញោមយល់ធัวដំបងញោមនឹកឡើងវិញថាញោមបានយល់ធัวដំបងដោយសារនរណាថាដោយសារគាត់នឹងនឹងឲ្យនឹកកន្លែងល្អទៅគាត់មិនមែនក្បត់យើងទេថាចរិតបែបហ្នឹងតាមពិតជាចរិតរបស់គាត់ទេតែដោយសារយើង គិត ថាគាត់នឹងមនុស្សផ្សេងមួយទៀត ដល់ទៅពេលគាត់ចេញ original របស់គាត់មកយើងថាគាត់ហ្នឹងញ៉ៃញ៉ៃថាមែនទេគាត់តែប៉ុណ្្នឹងបញ្ហាគឺយើងឃើញទេដុកគុយបយលយូគាត់អរគុណណាបើមិនចឹងគាត់ក្តោបអាខឹងនឹងខ្លាំងបានគាត់ដឹងគុណគ្រូគាត់នឹងវិញឃើញទេថ្មមិនអស់គាត់ក្បត់ គ្រូគាត់តែយ៉ាងណាក៏ខ្ញុំអាចបានជ្រះថ្លាធោះដោយសារគាត់ដែររីឯចរិតផ្ទាល់ខ្លួនរបស់គាត់អានឹងគាត់មានទៅបៀតបៀនណាស់ណាគាត់ខណ្ណា អាជាចរិតផ្ទាល់ខ្លួនរបស់គាត់ហ្នឹងហើយព្រោះឲ្យយើង យើងស្មានសិតអរិយបុគ្គលចេះ អរិយបុគ្គលចុះយើងអ្នកគិតហ្នឹងមិនធៀបពិតគាត់ប៉ុណ្ណានៅតែប៉ុណ្ណឹងតែយើងតើអ្នកឲ្យតម្លៃវាអត់ត្រូវហើយថាគាត់នឹងជាមនុស្សប្រែប្រួលថាមែនទេថាក្នុងគាត់នឹងវាតែប៉ុណ្ណឹងតែមុនដំបូងយើងឲ្យវាហួសពេកដល់តែចេញអាអាភាពដើមមកយើងថាគាត់នឹងប្រែប្រួលអត់ទេអត់ទេយើងទេ អ្នកជ្រួលជ្រើម ឲ្យតម្លៃខុសភិក្ខុអគ្គបណ្ឌិតោណាខ្ញុំណាទទួលការគោរពរួចហើយហើយសួរថាអាចារ្យគាត់និយាយថាមនុស្សយើងស្លាប់ទៅស្លាប់ទៅកាយចំណែកចំណែក6ទៀតគឺ ប្រានចេតចេតនឹងស្អីគេចេតចេតសឹកឬឃើញតែចេតអញ្ចឹងចេតភូតចិត្តវិញ្ញាណបញ្ញាសញ្ញានៅទៅកើតនឹងនិយាយច្រើនហើយទៀតបើដើម្បីកំចាត់បងនៅទិដ្ឋិហ្នឹងវាតលតែយើងសិក្សាពីដំណើរចិត្តហ្នឹងកុំគិតអាជាតិក្រោយគិតអាជាតិហ្នឹងចិត្តវាកើតលត់មិនបើឃើញដំណើរចិត្តកើតរលត់អាមិន មិនមែនតែចិត្តទេបញ្ញខណ្ឌវិការរលត់មិននៅក្នុងនៅក្នុងពេលហ្នឹងណានៅក្នុងពេលហ្នឹងនៅឥឡូវហ្នឹងបើយល់ឥឡូវហ្នឹងយល់ធัวឥឡូវហ្នឹងកុំចាំស្លាប់យើងទៅវិភាគពេលស្លាប់ហ្នឹងយើងវាអស់អីទៅគិតឯពេលហ្នឹងតែឥឡូវនេះហ្នឹងមានស្អីដែលនៅដដែលមួយវាលត់បាត់ហើយយើងមើលដូចជា ទឹកជ្រោះដែលវាហូរយើងមើលហ្នឹងវាដូចនៅដដែលប៉ុន្តែមាននៅដដែលណាទឹកមុនទៅបាត់ហើយណាប៉ុន្តែសារវាហូររាល់ថ្ងៃទៅយើងជិះថាទឹកហូរទាំងយប់ទាំងថ្ងៃហូរទាំងយប់ទាំងថ្ងៃដូចទឹកនៅហ្នឹងមិនមានណាជីវិតហ្នឹងហូរទៅបាត់រហូតរាល់ថ្ងៃហូរទៅបាត់នេះអាដៃខ្ញុំណានៅនេះណាចិត្តកំពុងគិតដល់លើកដៃនេះអញ្ចឹងចិត្តហ្នឹងវារុញឲ្យដៃហ្នឹងលើកទៅនឹងអញ្ចឹងអាហ្នឹងចិត្តមួយណារុញឲ្យឲ្យឲ្យដៃហ្នឹងលើកនៅនឹង ហើយវាលត់ទៅបាត់អញ្ចឹងចិត្តថ្មីកើតទៀតអញដាក់ដៃទៅនេះអញ្ចឹងចិត្តហ្នឹងប្រជាអាចិត្តប្រជាដៃឲ្យទៅនេះចិត្តផ្សេងទៀតអាចិត្តមុនហ្នឹងលត់បាត់ហើយអចិត្តដែលឲ្យក្តាប់ដៃហ្នឹងចិត្តផ្សេងដល់ប្រឹងលាដៃមកវិញអាចិត្តដែលឲ្យក្តាប់ហ្នឹងលត់បាត់ហើយចិត្តថ្មីទៀតវាឲ្យលាទៅមិនខុសពីម៉ាស៊ីនឡានទេមកភុចមកភុចដែលវារុញឡានទៅហ្នឹងអាប្រេង ថាមពលភ្លើង ដែលវាឆេះតាមកំពង់ស៊ីម៉ាំងវាភុចភុចភុចភុចភុចភុចភុចភុចភុចភុចភុចវិលទៅហ្នឹងមិនមែនភ្លើងត្រាវទេវាលត់បាត់អស់ហើយអាភ្លើងមុនលត់បាត់អស់ហើយតែយើងអាចនិយាយបានទេ ថាអាភ្លើងឆេះក្នុងម៉ាស៊ីនតាំងពីដំបូងហ្នឹងវារត់ទៅឆេះទៀតទៅបើកពីពោធិ៍សាត់ទៅដល់ពេញអាតួភ្លើងតួធម្មពលដូចចិត្តហ្នឹងចឹងចេះគឹងគឹងគឹងចេញតាមពងសម្ាំងអាភ្លើងវាទៅជាផ្សែងអស់ហើយ អាភ្លើងហ្នឹងទៅជាផ្សែងអស់អាភ្លើងដែលរុញវាស្ទង់ឲ្យវិលហ្នឹងវាទៅជាផ្សែងអស់ហើយបើកមកដល់ពោកំពង់ឆ្នាំងអស់ប្រេងចាក់ប្រេងថែមទៀតឆេះទៅទៀតសួរអាធម្មពលភ្លើងដែលរុញដែលរុញឡានមកដល់កំពង់ឆ្នាំងនឹងឬដែលវារុញឡានឲ្យមកដល់ពេញទៀតនេះថាមែនទេគឺភ្លើងថ្មីប៉ះប្រេងថ្មីវាឆេះថ្មីទៀតប៉ះប្រេងថ្មីវាឆេះថ្មីទៀតអញ្ចឹង ហើយយើងចាំគិតដល់ឡានខូចអាធម្មពលវាទៅណាគិតវាមិនឃើញទេគិតអាអាកំពុងតែឆេះហ្នឹងឲ្យឃើញឡើងឆ្ងល់អាពេលឡានខូចហើយដូចគ្នាព្រះសម្មាសម្ពុទ្ធឲ្យយើងរៀនឧទយពៈយ៉ាងឥឡូវហ្នឹងឥឡូវហ្នឹងបើនៅតែអញមិញហ្នឹងអញឥឡូវអញទៅដើមមានន័យថាយើងអត់យល់ទេហើយបើអត់យល់ហ្នឹងទៅច្បាស់ណាស់ថាពេលងាប់ហ្នឹងឆ្ងល់ ចឹងបានក្នុងគាថាមួយព្រះសម្មាសម្ពុទ្ធព្រះអង្គត្រាស់ថាយោវៈសៈសតੰជីវេ អបះសੰឧទយពៈយ៉ាងបុគ្គលណារស់នៅអស់100ឆ្នាំក៏ប៉ុន្តែអបះសੰណាអត់ឃើញ បាសៈនឹងឃើញអបះសੰអត់ឃើញមិនបើកព្រេកមើលណាតួបញ្ញានេះវាអត់ឃើញឧទយពៈយ៉ាងនៅការកើត និងការរលត់នៃរូបធម៌និងនាមធម៌អត់ឃើញ អត់ឃើញកើតអលុតពេលណាអត់ឃើញអលុតណាអត់ឃើញតាំងពីយូរមកមិនដែលឃើញអលុតម្ដងនៅអញរហូតការរស់របៀបហ្នឹងព្រះអង្គថាអត់ប្រសើរអីបន្តិចព្រោះអត់ដឹងវាច្រឡំមកអេកាហੰជីវិតੰសាយោបស្សតោឧទយបយ៉ាងចំណែកបុគ្គលឯណារស់តែមួយថ្ងៃឯងក៏ប៉ុន្តែមានបញ្ញាឃើញច្បាស់នៅការកើតនិងការរលត់អញ្ចឹងយើងត្រូវ ដឹងឲ្យច្បាស់អាពាក្យការរលត់ហ្នឹងវាមិនមែននៅដដែលបើនៅដដែលមិនហៅថារលត់ដូចភ្លើងបើបើនៅដដែលមិនហៅថារលត់រូបធម៌នេះមិនទៅវាការរលត់រាល់ថ្ងៃការរលត់រាល់ថ្ងៃហើយបើវារលត់ហើយបានស្អីទៅកើតទៀតមិនបាច់ពេលងាប់ទេអាំសិលមិញមានមកកើតទៀតឯណាឃើញអាស្អីដែលយើងភ្លេចគឺវាឆឹងហ្នឹងវាមានមកទៀតឯណារឿងស្អីខ្លះដែលយើង experience មកតាំងពីក្មេងមកវាភ្លេចអស់អាយុអាចឯណាខ្លះបាត់អស់ហើយអាចិត្តហ្នឹងពេលជួសហ្នឹងមានចិត្តដែរប៉ុន្តែចិត្តហ្នឹងវាអត់លត់អស់ទៅ នសំតាមគ្នាបន្តិចបន្តិចនៅចាំខ្លះខ្លះហ្នឹងរុញមកទេប៉ុន្តែអាតួចិត្តកានគួយជូអាចហ្នឹងវាងាប់ តាមអាចបាត់ហើយអូសំខាន់ណាស់កន្លែងហ្នឹង សំខាន់ណាស់យល់ទៅនឹងខ្ញុំមិនណា clear អត់ដែលទៅគិតថាងាប់ក្រោយពីងាប់ហ្នឹងមិនវាលែងគិតទៅព្រោះអាចិត្តឥឡូវហ្នឹងមិនបានកើតរហូតដល់ពេលដេកផងហ្នឹងអាចិត្តពេលដេកយសពហ្នឹងមិនបានកើតរហូតដល់ពេលយើងភ្ញាក់វិញផងហ្នឹងហើយទៅគិតអីអាក្រោយងាប់នោះ ចិត្តឥឡូវហ្នឹងមិនដែលកើតម្ដងទៀតផងហ្នឹងចិត្តមកគណៈកើតបានតែម្ដងហើយបាត់ទៅអញ្ចឹងហើយបានជាធัวចែកជា3កាលហ្នឹងអតីតាធម្មា មានន័យធัวកន្លងហើយអាកន្លងហើយហ្នឹងវាទៅបាត់ស្អីដែលវាទៅបាត់វាលែងមានវាគ្រាន់តែធ្លាប់មានហើយវាលែងមាន ទៅឈ្មោះថាអតីតយើងមិនយល់ពាក្យហ្នឹងផងអតិកន្តាកន្លង ហើយឃើញទេអតិកន្តាកន្លងហើយ មានន័យថាវាអលត់បាត់ហើយស្អីដែលកន្លងទៅនោះវាអលត់បាត់ហើយ បច្ចុប្បន្នៈណាបច្ចុប្បន្នៈបតិឧបនៈមានន័យកំពុងកើតប្រកបអ្នកអាស្អីកំពុងកើតប្រកបនេះឧបនៈប្រែតែកើតឡើងកើតឥឡូវហ្នឹងពេលហ្នឹង at the time of speaking ឥឡូវហ្នឹងបើបច្ចុប្បន្នគ្រាន់តែចែកតាមបញ្ញត្តិវាមានណាបច្ចុប្បន្នជាតិបច្ចុប្បន្នកាលអីណានេះប៉ុន្តែបើពាក្យថាបច្ចុប្បន្នគឺ present moment ហ្នឹងឥឡូវហ្នឹងឥឡូវហ្នឹងឥឡូវហ្នឹង ឥឡូវមិញហ្នឹងបាត់ទៀតគឺកំពុងប្រកាសតែម្ដងហៅថាបច្ចុប្បន្នហួសតែពីហ្នឹងលែងមកវិញហើយវាលែងមកវិញហើយទៅបាត់ហើយអេអនាគតស្អីគេអនាគតមិនពេលវេលាទេសំដៅទៅដល់ស្អីដែលវាអត់តាន់កើតវាអត់តាន់កើតរូបធម៌នៃមធដែលវាអត់តាន់កើតដាក់អីហៅមិនបានហៅថាអនាគតមកមកពីអ្នកនឹងអាកតៈ អាកតៈកតៈប្រែទៅអាកតៈប្រែទៅមកអនាកតៈប្រែថាមិនតាន់មកស្អីដែលវាមិនតាន់កើតនិយាយតាមធនគឺស្អីដែលមិនមែនតាមធនគឺធម្មជាតិហ្នឹងស្អីដែលវាមិនតាន់កើតហៅថាអនាគតប៉ុន្តែវានឹងកើតមិនតាន់កើតក៏ប៉ុន្តែវានឹងកើតមិនមែនអាអាឥឡូវនេះទៅកើតទេតែវាអាចកើតព្រោះឥឡូវនេះជាបច្ច័យរុញឲ្យកើត ហ្នឹងហើយយល់ច្បាស់ទៅនឹងជំនឿមួយដែលថាមានអ្នកយកទៅឋានសួគ៌នោះគឺត្រូវដាច់ក្បាលថ្មិលលែងហ្មងលែងអញធ្វើចេះក៏លោកប្រអិនមើលឃើញយកអញទៅឋាន no អត់ទេមិនបាច់ថានៅក្នុងសាសនានេះក្នុងស្អីក៏ដោយក្នុងអាចារ្យណានាំអីក៏ដោយកលែងនេះអ្នកជំនឿអញ្ចឹងអញ្ចឹងហើយអាចារ្យយុទ្ធសាស្ត្រព្រោះហ្នឹងដែរពិបាកកោះណាស់ហ្នឹងក្នុងសង្គមយើងពិបាកកោះណាស់ដោយសារមានអាចារ្យដឹកនាំអញ្ចឹងគាត់មិនដែរ ឃើញឧតយពៈយ៉ាងឯងឃើញអាហ្នឹងឯងគេថាកន្លែងហ្នឹងព្រះអង្គសំដែងច្រើនណាពេលវៈឬក៏ក្នុងក្នុងអីក្នុងធម្មបទអាឃើញនឹងមិនឃើញច្បាស់នឹងមិនច្បាស់ហ្នឹងរស់តែមួយថ្ងៃបានណាអត់ឃើញច្បាស់រស់តែមួយថ្ងៃក៏បានណាហើយបើរស់នៅយូរអត់ឃើញច្បាស់សច្ចធម៌ផងរស់នៅសំតបាបហ្នឹងមានស្អី អានេះឧទាហរណ៍ថាមន្ត្រីយោបើធ្វើយូរដើម្បីធ្វើការងារឲ្យល្អវារីចម្រើនហើយបើធ្វើធ្វើតែសេចក្តីអាក្រក់ហ្នឹងមានចម្រើនអីនឹងធ្វើមន្ត្រីជីវិតយើងដូចគ្នាហ្នឹងបើរស់នៅដើម្បីឃើញច្បាស់នៅសច្ចធម៌នៃជីវិតនេះរស់តែមួយថ្ងៃក៏បានមិនចាំបាច់ច្រើនថ្ងៃតែបើរស់ដើម្បីបំពេញតតណ្ហាបំពេញតបាបរស់កាន់តែច្រើនបាបកាន់តែច្រើនរស់កាន់តែយូរបាបកាន់តែច្រើន មនុស្សខ្លះស្លាប់ពីក្មេងល្អដោយលោកតាពលពតចឹងបើគាត់ស្លាប់តាំងពីអឺឆ្នាំ70គាត់ល្អតែឲ្យគាត់រស់មកដល់75បើកើតសម័យពលពតឃើញទេល្អដែរមានល្អស្អីងាប់មុនហ្នឹង មានបានបង្កើត សង្គមមួយហ្នឹងទេឃើញទេទេវតាត់បើអស់ជីវិត កាលទៅទៅបួសភ្លាមអាសិលនៅល្អនោះល្អបើរស់បន្តិចទៀតធ្វើបាបបណ្ដោយកុំគិតតែរឿងគេឲ្យអាយុវែងចេះតែអសួរខ្លួនឯងវែងទៅអីវែងធ្វើបាបទេងាប់ឲ្យហើយហ្មងទៅ